ប៉ុន្តែបានមនុស្សល្អចូលរួមនៅក្នុងផ្លូវនៃជីវិតរបស់យើងគឺជាមង្គលដ៏ឧត្តមចឹងអេតាមាំងកិលមុតតមាំងចឹងហ្នឹងណាចាប់តាំងពីមង្គលទី1ទី2ហ្នឹងមកគឺសំខាន់ណាស់ជាមួយនឹង មនុស្សដែលរួមដំណើរផ្លូវជីវិតរបស់យើងចឹងថាជាមនុស្សល្អជាមួយគ្នានឹងអត្តសម្មាបនិធិដែលខ្លួនយើង ផ្ទាល់ហ្នឹងបានតម្កល់ខ្លួនឲ្យបានល្អប្រពៃទៅណា ក្នុងសទ្ធា ក្នុងសិលសតចាគៈបញ្ញាចឹងណាសូមរូបពុទ្ធបរិស័ទបាសកបាសិកាទាំងអស់លោកគ្រូអាចារ្យចាំវត្តលោកគ្រូសាវបណ្ណាចារ្យសោមទភាពណាពុទ្ធបរិស័ទជើញពីរាជធានី ភ្នំពេញអីមកជាភ្ញៀវបន់ភ្ញៀវស្ដាប់ពធអីទាំងអស់គាត់ណាយើងមានបញ្ញា ធ្វើឲ្យការរស់នៅ មានសេចក្តីសុខគាត់ណាតាន់ពេលវេលាជាបច្ចុប្បន្នហ្នឹងចឹងដែលអត់មានកម្មយករឿងរ៉ាវកន្លងទៅហើយឬក៏វាយខ្វល់ទៅក្នុងអនាគតអីឲ្យកើតទុកចាក់ដោតទំលាយសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងទេចឹង អតីតៈហ្នឹងក៏ចន្លងទៅដោយមិនចាំបាច់តាំងនៅឋិតនៅអីក៏មិនចាំបាច់យើងរស់នៅរបៀបដដែលដដែលដូចមុនអីទេទោះជាសនុកសុកស្រួលអីក៏ដោយហ្នឹងឯងឲ្យវាកន្លង ទៅចោះយើងរស់នៅដោយបញ្ញាជាមួយនឹងបច្ចុប្បន្ន មិនថាបច្ចុប្បន្នហ្នឹងជាសភាវៈធัวយ៉ាងម៉េចទេ ស្រេចតែយើង មិនបន្ទុះមិនតោះយើងទទួលយកមេជាមេរៀននៃ ជីវិត ចម្រើនបញ្ញាហ្នឹងគឺរស់នៅសបាយចឹងមិនខ្វល់ខ្វាយអនាគតអីយ៉ាងម៉េចយ៉ាងម៉េចទៅទេទីព្រោះវិបស្សនាហ្នឹងធ្វើឲ្យយើងដឹងថាអ្វីដែលមិនមែនយើងជាអ្នកសាង មិនមែនយើងជាអ្នកធ្វើវាអត់មាន យើងជាអ្នកទទួលព្រួយបារម្ភទទួលភ័យខ្លាចអីទេចឹងហ្នឹងឯងវិបស្សនា បានដឹងអ្វីអ្វីមានបច្ច័យឲ្យកើតឡើងទេហើយវាអត់ប្រកម្មតួបច្ច័យហ្នឹងជាអត្តាអីណាអត់មែនយើងឯណា ហើយអ្វីដែលមិនមែនយើង ជាអ្នកធ្វើ ជាអប់ជាទុកអី ទៅຕົកទៅតោមនោះទៅព្រួយបារម្ភអីកើតអីកើតទៅហ្នឹងឯងវានៅលើបច្ច័យឲ្យកើតណាកុំតែយើងអ្នកធ្វើហ្នឹងឯងអាហ្នឹងយើងនិយាយជាឧទាហរណ៍រឿងអីរឿងអីអាក្រក់ក្នុងផ្លូវមិនល្អ កាប់សម្លាប់បហាបៀតបៀនលួចប្លន់អីអីហ្នឹងបើយើងមិនមែនអ្នកធ្វើវាមិនមែនរឿងរបស់យើងអញ្ចឹងណាយ៉ាងណាមិញជាមួយនឹងបរមត្តហ្នឹងវាអត់មានស្អីដែលយើងអ្នកធ្វើមកទេតើជាតិកើតហើយមានចរិយាមានមរណៈអីហ្នឹងមិនយើងអ្នកធ្វើឯណាទាំងអស់ហ្នឹងទាំងបរមត្តធម៌ កាលណាបើពុទ្ធបរិស័ទអប់រំចម្រើន បញ្ញា កាលណាបើដឹង ថាវាមិនមែនយើង អ្នកធ្វើវាអត់មានរឿងត្រូវខ្វល់ទេរឿងអីក៏ដោយចឹងក៏ណាអាកន្លែង យើងរួចខ្លួនហ្នឹងបើយើងបាន ដឹងថាវាមិនមែនអត្តាទូខ្លួនយើងអ្នកធ្វើហ្នឹងហ្នឹងឯងចឹងណាបច្ចុប្បន្នញ្ញយោធម្មំតដ្ឋតដ្ឋវិបស្សតិអសង្ហិរੰអសង្កបੰតាំងវិធាមនុព្រួយេរតនីអស់ ពុទ្ធិកាអញ្ចឹងទៅព្រោះជាបឋមចេតដីអញ្ចឹងក៏ណាគួរដល់ការគោរពដល់ក្រៃលែងណាស់ព្រះអង្គបរិនិព្វានទៅប៉ុន្តែពធัวតាំងនៅដោយសារគុណប្រសង់ចឹងថែរក្សាជាមរតករហូតមកដល់សពថ្ងៃគណាបងប្អូនប្រុសស្រីកូនចៅគឺ ប្រឹងប្រែងទទួលយកពធัวហ្នឹងមក សិក្សាអប់រំចិត្តចម្រើនបញ្ញា គឺជីវិតយើងនឹងសុខស្ងប់ឃ្លាតឆ្ងាយពីសេចក្តីទុក្ខរឿងរ៉ាវអីផ្សេងផ្សេងទោះជាវារំខានផ្លូវចិត្តអីខ្លះក៏វាឆាប់រសាយបាត់ទៅដោយសារយើងមានភូមិឋាននៃបញ្ញា យើងមានគុណធម៌សម្រាប់រក្សាដោយថាពពោតិព្រឹកស្វិត ស្លឹកអីរញោមអីយើងស្រោចទឹកទៅគឺថាបានស្រស់បំប្រងភ្លៀងចឹងទៅយ៉ាងណាធម្មតាការដែលកិលេសអនុស័យនៅមិនតាន់បានលះវាមានឱកាសធ្វើឲ្យដូចថាទរុនតរាត្រុតត្រោមផ្លូវចិត្តអីទៅ តាមនឹងចឹងក៏ប៉ុន្តែយើងដឹង យើងមានទឹកគឺកុសលធម៌ស្រោចស្រពចឹងទៅហ្នឹងឯងចិត្តយើងនឹងបានស្រស់បំព្រងឡើងវិញចឹងសេចក្តីសុខនៅក្នុងជីវិត គឺត្រូវអប់រំផ្លូវចិត្តយើង នឹងដោយកុសលធម៌ផ្សេងផ្សេងទៅមិនចំពោះតែសមថវិបស្សនាទេគណា អ្វីដែលជាជំនួយឧបការៈឲ្យផ្លូវចិត្តយើងមានសេចក្តីសុខដោយពុទ្ធបរិស័ទម្ចាស់បនមានសទ្ធាកូនចៅអីអីហ្នឹងតរួបរួមគ្នាជួយផ្លូវចិត្តមេដាបិតាក៏ជាការជួយឧបការៈដល់ផ្លូវចិត្តរបស់ខ្លួនហ្នឹងឯងហើយសទ្ធាឃើញទេ នាំមកនៅសេចក្តីសុខដោយគុណធម៌នេះនេះផ្សេងផ្សេងដតីទៀតព្រះអង្គទ្រង់សម្ដែងសុខាសទ្ធាបតិថិតាណាសទ្ធាតាំងមមហើយ នាំមកនៅសេចក្តីសុខណាដោយទេវតាដែលមិនតាន់មានសទ្ធាទុកតោមនោះចុះពីលើមកក្រោមនឹង ដោយសារនៅពីលើ ព្រះភិក្ខុសង្ឃអត់បាន លើខ្លោងទ្វារព្រះបរមសាស្តាស្ដេចយាងចេញចូលភូមិគ្រឹះលោកសិទ្ធិអនាតបិណ្ឌិតអីអីហ្នឹងនៅពីលើអត់បានអញ្ចឹងទៅកើតទុកតោមនោះចង្អៀតចង្អល់ទៅ នៅឯព្រៃនោះក៏បៀតបៀនភិក្ខុសង្ឃទៅ នៅឯភូមិគ្រឹះលោកសិទ្ធិហ្នឹងក៏ញុះញង់លោកសិទ្ធិ កុំឲ្យជ្រះថ្លានឹងព្រះបរមសាស្តាអីអីចឹងទៅអាហ្នឹងដោយសារអត់តាន់មានសទ្ធាវាកើតទុកចឹងវាខ្ជិលដល់ទៅក្រោយមករឿងរ៉ាវហ្នឹងយើងក៏ជ្រាបដែរហើយខ្ញុំណាគ្រាន់តែចង់បញ្ជាក់ថាដល់ទៅ មានសទ្ធា ទៅវាមានសេចក្តីសុខចឹងការងារដូចមុនចឹងហើយធ្វើយ៉ាងម៉ត់ចត់ប្រកបវិជាទៀតឃើញតែព្រះសាស្តា នៅលឹមលឹមចោះមកស្រាច់ទៀតណាបំណំអัญជលី ចាំទទួលប្រសាស្ដាស្ដេចយាងមកណាហ្នឹងឯងធ្វើការយ៉ាងម៉ត់ចត់ប្រកបវិជាហ្នឹងឯងច្រើនជាងមុនហើយផ្លូវចិត្តមានសេចក្តីសុខណាអាហ្នឹងឯងឃើញសទ្ធា ទេវតានៅនឹងព្រៃក៏អញ្ចឹងដល់ភិក្ខុ សិក្សានៅក្នុងមេតសោតណាករណីយមត្ថកុសលេនយន្តังសន្តังប្រទាំងអភិសមេចៈសកោជូចៈសហុជូចៈសវៈចោចាសៈមុទុអនតិមេនីជាដើមនឹងហើយក៏ផ្សាយមេត្តាចិត្តទៅទេវតានឹងបានអានុភាពមេត្តាចិត្តរបស់ភិក្ខុសង្ឃមេត្តានុភាពហ្នឹងក៏ដូរចិត្ត ឲ្យទៅជាមេត្តាករណាអាណិតណាគោរពជ្រះថ្លា ជាមួយ នឹង ព្រះភិក្ខុសង្ឃនឹងដូច ទឹកចិត្តម្ដាយឪពុកជាមួយនឹងកូននឹងចឹងទៅជួយទំនប់បរំចឹងទៅព្រះភិក្ខុសង្ឃក៏បានសមាធិចិត្តហើយព្រះអង្គជ្រាបឧបនិស្ស័យដល់ពេលវេលាក៏ព្រះអង្គបញ្ចេញ ព្រះរស្មីប្រកាសព្រះ វរៈកាយព្រះអង្គក្នុងពន្លឺហ្នឹង អីសំដែងពធัวទៅនៅក្នុងចិត្តវៈណាកំភូប្រមាំងកាយមិមាំងវិតិតវាហោហែមកហ្នឹងហើយក៏សម្រេចព្រះរហັດទៅហ្នឹងនេះជាចំណុចដែល លើកជាឧទាហរណ៍ថាទេវតាទាំងអស់ហ្នឹងដែលអត់មានសទ្ធាថាខ្ជិលមកខ្ជិលលួយឆ្អឹងហ្នឹងឯងហើយຕົកតោមនោះខឹងទៀតចឹងចឹងទៅណាហ្នឹងឯងយើង ទាញមកជីវិតរបស់យើងបងប្អូនកូនចៅ ត្រូវឲ្យជ្រាប ដឹងថា យើងមានកាយនិងចិត្តហើយឲ្យតែចិត្តយើងមានសេចក្តីសុខជីវិតយើងជាសុខហើយហើយចិត្តដែលមានក្តីសុខនេះមិនមែនចាំបាច់តល់តែទ្រព្យសម្បត្តិពោពះអីប្រជែងគ្នាតាមអ្នកមានអ្នកបានអីទេគាត់មានប៉ុនគាត់គាត់មាន បានតាមគាត់ទៅនឹងឯងយើងមានប៉ុនលមុំរស់អឺលើស ពីការប្រើប្រាស់អីចឹងទៅយើងក៏មិនចេះតែខ្ជិះខ្ជាយក្នុងការបបភោគប្រើប្រាស់យកឲ្យតែសុបាយកាយអីហ្នឹងឯណា យើងក៏បរិភោគមុំតាមនឹងចឹងទៅចឹងនឹងឯងពីព្រោះអារឿងស៊ីឆ្ងាញ់ដេកស្រួលមានកិត្តិយសក៏ពិតក៏ប៉ុន្តែมันផុតពីការតោះតេងផ្លូវចិត្តតោមណោះរឿងនេះរឿងនោះទេអញ្ចឹងយើងដូចថាល្មម គុណចាស់ប្រតិបត្តិក្នុងធម៌វិន័យថាឆាន់ក៏ល្មមសឹងក៏ល្មមគឺថាមត្តញ្ញុតាចឹងទៅហើយអប់រំដោយសិលសមាធិបញ្ញាមនុស្សទេវតាជ្រះថ្លាគោរពបូជា ពុទ្ធបរិស័ទយើងក៏ចឹងយើងល្មមអាហារសម្រាប់រស់ផ្ទះសម្បែងទីកន្លែងមាននៅ ស្រាប់ហើយចម្លៀកអំពាក់អីតែប៉ុណ្ណឹងប៉ុណ្ណឹងយើងណាប្រឹងប្រែងសន្សំបុណ្យក្នុងចិត្តហ្នឹងឯងតែ ថាយើងមិនខ្ជិះខ្ជាយក្នុងការចំណាយចាយវាយទៅដោយឧបករណ៍សម្ភារៈប្រើប្រាស់អាមានហើយចឹងទៅចុងឆ្នាំចឹងគេចោះតម្លៃអីភាគរយអីអីអូគេចេះតែចង់ទៅទិញទៅជូនមកដាក់វាលើសពីការ ប្រើប្រាស់អញ្ចឹង ហើយបើយើងសន្សំជាបុណ្យនៅក្នុងដួងចិត្តរបស់យើង កណា កប់ទុកក្នុងពុទ្ធសាសនាដោយការឲ្យទានទំនុកម្រងពុទ្ធធម៌ប្រសង់ហ្នឹងអានេះឯងបានជាទីរលឹករឿយរឿយនាំឲ្យផ្លូវចិត្តមាន ចាគៀនសតិមានទីក្តីសុខដល់ពេលចិត្តស្លាប់គឺថាត្រូវពេញហ្មងទៀតហ្នឹងឯងគឺនឹករលឹកឃើញបនកុសលដែលបានសន្សំហើយហ្នឹងចិត្ត បរិសុទ្ធទៅតែម្ដងចិត្តទេអសង្កលិទ្ធេសុគតិបរិកង្ខា បាន បន្តស្ដាប់ពធទេសនាក្នុងទេវលោក សម្រាប់មគ្គផលរួចផុតពីអបាយភូមិហើយនឹងរួចផុតពីអត្តភាពខណ្ឌបញ្ចកៈនឹងដល់ព្រះនិព្វានបរមសុខឯណាដំណើរផ្លូវត្រូវបងប្អូនកូនចៅគឺស្វែងរកសេចក្តីសុខតាមផ្លូវចិត្ត មានសទ្ធាក្នុងទានក្នុងសិលគោរពប្រតិបត្តិមេត្តាបិតាយើង មានសំណាងបានដឹងសំខាន់គឺយើងកើតជាតិណាជាតិណាក៏មានមេត្តាបិតាប៉ុន្តែយើងអត់ដឹងថាជាព្រះ របស់យើងជាកូនទេហើយយើង បានមកជួបពធัวទៅ មាននរណា ទៅជ្រាបគុណម៉ែឪជាងព្រះដែលមានពភៈទៀត អត់មានទេតែមានតែព្រះតែមានពភៈទេតែព្រះអង្គទ្រង់ជ្រាបសពគ្រប់ចឹងព្រះអង្គទ្រង់សម្ដែងអាហុណៃយាចៈបតតាណាមេដាបិតាជាអាហុណៃយៈរបស់កូនប្រុសស្រីក្នុងអង្គត្រនិកាយសតកនិបាតព្រះអង្គសម្ដែងប្រសង់ជាតេកិណៃយគិភ្លើងគឺតេកិណៃបកុលដែលយើងកបីបុជាហ្នឹងឯងព្រះអង្គសម្ដែងឲ្យព្រាមនឹងបុជាភ្លើងអាកັດថកិភ្លើងអោសហ្នឹងអាហ្នឹងវាទៅតាមលទ្ធិ ទៅតាមទិដ្ឋិដែលប្រកម្មថាភ្លើងនឹងជាព្រះអតិទេពអីអីចឹងទៅតែព្រះអង្គសំដែងទៅណាតែសង្ឃនេះទេជាតេខិណាយគិមេដាបេដាអាហុណៃយគិរបស់កូនប្រុសស្រី ដែលកប់3បូជាដោយបច្ច័យ4ហើយព្រះអង្គសម្ដែងថាគួរកប់3ហើយគឺថា100%ក្នុងការដែលព្រះអង្គប្រកាសប្រសង់គួរទទួលនៅ តេខិណាទានចតបច្ច័យនឹងមេដាបិតាគួទទួលពីកូនប្រុសស្រី កហបតកិអ្នកដែលជាធំក្នុងផ្ទះហ្នឹងហ្នឹងឯងដែលគួបូជាហើយភ្លើង3ទៀតរាគកិទោសកិមោហកិអានឹងត្រូវពន្លត់ហ្នឹងឯងចឹងព្រះអង្គចែក3ត្រូវបូជា3ត្រូវពន្លត់ហើយអាកដ្ឋកិហ្នឹងតាមតណើទៅ ត្រូវដុតត្រូវចំអិនអាហារកម្ដៅ ខ្លួនអីខែតិចធ្លាក់ចោលល្ងាអីហ្នឹងយ៉ាងណា ហើយក៏ត្រូវពន្លត់ទៅហ្នឹងតាមសំគួរអត់មានមកយល់ឃើញព្រះអាទិទេពអីនៅនឹងភ្លើងអស់ហ្នឹងទេព្រាមហ្នឹងគាត់សបាយចិត្តដល់បរតនត្រ័យបានស្ដាប់ហេតុផលស្ដាប់សច្ចធម៌ទាំងពធទេសនា ជួយបំភ្លឺប្រាប់ការពិតចឹងទាំងវែងផ្លូវវាវែងមែនដល់ទៅស សួរអ្នកស្គាល់ទៅម៉េច យើងទៅទៅវាបានដល់ទិសដៅអញ្ចឹងយ៉ាងណា ក្នុងដំណើរផ្លូវនៃជីវិតហ្នឹងយើងអត់ដឹងផ្លូវណា ទៅកាន់សុគតិភពឲ្យបានពិតប្រាកដទេទៅតាមលទ្ធិតាមទិដ្ឋិចេះតែប្រាប់តតតតតគ្នាមកដូចមនុស្សខ្វាក់តោងគ្នាអញ្ចឹងអ្នកនំហ្នឹងក៏ខ្វាក់អ្នកតោងហ្នឹងក៏ងឹតអីអញ្ចឹងទៅណារឿងទិដ្ឋិតតតគ្នាអញ្ចឹងប៉ុន្តែព្រះបរមសាស្តាព្រះអង្គចែងចាំងដូចជាព្រះសូរិយាចឹងហើយព្រះអង្គបើ កនេត្រាណាមនុស្សទេវតាហ្នឹងឲ្យបានឃើញផ្លូវធ្វើដំណើរទៅទៅតាមមេគីសុខសន្តិភាពលះបង់រាគៈទុសៈមោហៈក្នុងចិត្តសន្តានតែមើលមើលមានលទ្ធិសាសនាណា ដែលសំដែងពីទិសដៅគឺការរំលត់កិលេសឈ្នះសេចក្តីទុក្ខដោយប្រការទាំងពួងចឹងហ្នឹងឯងតណ្ហខយោសពតុខੰជានិតិ នឹងឯងមានតែពុទ្ធសាសនាទេអញ្ចឹងមេដាបិតាណែនាំកូនប្រុសស្រីអីដែលថាចិញ្ចឹមកូនដោយល្អហ្នឹងកុំចេះតែគិតថា ចង់ឲ្យកូននឹងទៅឈ្នះនៅនេះឈ្នះនៅនោះអីអីចឹងរៀននៅក្នុងថ្នាក់ក្នុងសាលាអីអីហ្នឹងគឺថាចង់ប្រជែងយកតលេខ1អីអីចឹងហ្នឹងឯងហើយ ចង់ឈ្នះអ្នកដតីអីអីរហូតដល់ទៅកិច្ចការងារមុខរបររត់ទទួលទានប៉ុណ្ណឹងប្រជែងអីអីទៅតែប៉ុណ្ណឹងអានឹងរឿងក្នុងលោកទោះជាយើងបានឈ្នះគេបណ្ណាទៅក៏មិនផុតពីសេចក្តីទុក្ខសោកដោយសារការប្រកាន់ការហួងហែងវានៅមានរឿងច្រើនទៀតណា ពាក់តាក់ទិនទៅត្រូវខ្វាយខ្វល់ហើយចឹងព្រោះចិត្តអត់បានអប់រំចិត្តដែលបានអប់រំដោយបញ្ញាចឹង គឺសម្រេចបានទៅជាមេត្តាករណា អ្នកដតីមានអីបានអីច្រើនជាងយើងក៏ដោយវាស្រេចទៅយើងមុទិតាទៅជាមួយទៅវាមានសេចក្តីសុខផ្លូវចិត្តណា ណាគឺណែនាំកូនប្រុសស្រីនឹងឲ្យឈ្នះកិលេសក្នុងចិត្តខ្លួនឯងអាហ្នឹងឯងជាការសំខាន់ទាំងហ្នឹងឯងព្រោះសេចក្តីទុកទាំងអស់វាផ្សាយចេញពីសន្តានចិត្តដែលនៅប្រកាន់ហួងហែកហ្នឹង ទៅក្នុងអារម្មណ៍ផ្សេងផ្សេងអញ្ចឹងយើង ដឹងថាប្រភពនៃសេចក្តីទុកវានៅលើការប្រកាន់ហួងហែកអញ្ចឹងយើង ដោះស្រាយការប្រកាន់ហួងហែកហ្នឹងដោយមានសតិបញ្ញា យល់ដឹងសភាពការនៃជីវិតនឹងយ៉ាងណាគឺថាបញ្ញានឹងពិសេសសុខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានាំមកនៅសេចក្តីសុខហ្នឹងឯងមុខបរោទទួលទានអីវាមិនសំខាន់ត្រង់ដែលយើងរស់ស៊ីឈ្នះគេទេវាសំខាន់ត្រង់ដែលថាធ្វើម៉េចឲ្យចិត្តយើង មានសេចក្តីសុខ ណាប្រាប់កូនប្រាប់ចៅវាសំខាន់តែចិត្តកូនឯងមានតែក្តីសុខហើយវាមានយើងចាំបាច់ទៅខ្វាយខ្វល់ក្នុងរឿងផ្សេងផ្សេងធ្វើអីបើយើងសម្គាល់ថាសេចក្តីសុខវានៅលើយើងបានឈ្នះអ្នកដតីរឿងអីអញ្ចឹងអារឿងដែលយើងត្រូវប្រណាំងប្រជែងហ្នឹងមិនចេះអស់ទេតែ ប្រណាំងប្រជែងឈ្នះរឿងទ្រព្យសម្បត្តិវានៅកិត្តិយសគេឈ្មោះឃើញណាហើយវានៅរឿងស្អីស្អីទៀតនឹងច្រើនបែបច្រើនមុខណាស់គឺណារឿងភរិយាណាហ្នឹងឯងត្រូវធ្វើម៉េចឲ្យបានរូបកាយនឹងស្អាតល្អដូចជា ភរិយា អ្នកដតីអីអីចឹងទៅគេនៅវានៅមានរឿងដែលយើងគិតចង់ប្រសើរគិតចង់ក្រាន់បើអីអីចឹងទៅម្ល៉េះហើយវាត្រូវធ្លាក់ចុះទៅនៅ ក្នុងការប្រកាន់ការហួងហែងផ្លូវចិត្តនឹងដែលវាអាចជួបប្រទះនៅការតោះតែងពីអ្នកដតីភរិយាស្វាមីអីអីចឹងទៅមហាទុក្ខវាយខ្វល់ក្នុងជីវិត នឹងឯងឲ្យតែយើង ចេះតែតាំងចិត្តប៉ុណ្ណឹងប្រជែងខ្លាចចាញ់ប្រៀបអ្នកដតីរឿងអីរឿងអីយើងទុកក្តៅជានិច្ចចឹងចឹងកំណាញ់មិនចង់ឲ្យគេមានបានជាងមិនចង់ឲ្យគេមានសេចក្តីល្អលាបយោសវណ្ណៈគេឈ្មោះអីនឹងជាង គឺសិតតែដុតរោលចិត្តសន្តានរបស់ខ្លួនហ្នឹងឯងចឹង ចឹងគឺឲ្យកូនចៅមានសេចក្តីសុខហ្នឹងគឺឈ្នះបាបធัวឈ្នះកិលេសក្នុងចិត្តរបស់ខ្លួន កូនមានសេចក្តីសុខហើយអ្នករតីមានអីបានអីស្រេចតែយើងមិនចំណែន ហើយមិនចំណែនមកពីយើងយល់ដឹងថាអ្នកដតីមាន បនបានធ្វើពីជាតិមុនមុនមុនមុនមកជាមួយពុទ្ធព្រះបច្ចេកពុទ្ធអីអីចឹងទៅអ្វីអ្វីវាត្រឹមត្រូវមានហេតុមានផលទៀតវាមិនមែនចេះកើតឯងឯងទេណាហ្នឹងឯងមានសទ្ធា ក្នុង កម្មសិកតាសទ្ធាហើយមានមេត្តាករណាទៀតហើយអ្នកដតីបានសេចក្តីសុខ ជាមួយគ្នានឹងសេចក្តី សម្រេចរបស់គាត់ចឹងរៀងរៀងខ្លួនទៅនឹងឯងយើងមានទៅចង់ដណ្ដើមប្រជែងយកអីពីអ្នកដតីព្រោះសេចក្តីសុខហ្នឹងវាសម្រាប់ក្នុងចិត្តសន្តានរបស់យើងហើយសុខទាំងអស់គ្នាទៅមានអីហើយអានេះវាគ្រាន់តែជាសុខក្នុងលោកីតែណែវានៅ ផ្លូវលោកតរៈទៀតដែលត្រូវកាត់ផ្ដាច់នៅសេចក្តីទុកទាំងពួង វត្តសង្សារយើងមានតែជួយណែនាំមិត្តភ័ក្តិគ្នាគ្នាអីយើងទៀតឲ្យចូលមកក្នុងផ្លូវនៃពុទ្ធសាសនាបើយើងមានបានលៀបយុះអីហ្នឹងយើងនៅរស់ប៉ុណ្ណានឹងត្រូវព្រាត់ប្រាសទៅទេអញ្ចឹងគឺត្រូវសិក្សាអប់រំចិត្តចម្រើនបញ្ញា ដំណើរជីវិតហ្នឹងគឺវាជាតំណ នៃសង្ខារធัวហ្នឹងវាតកតួងនឹងចិត្តដែលជាធម្មជាតិសន្សំកម្មតែអញ្ចឹងយើងត្រូវដាំពូជល្អក្នុងចិត្តរបស់យើងឲ្យសេចក្តីសុខនេះអតីតទៅយើងដាំពូជសុខហើយ ក្នុងទៀនហ្នឹងគ្រប់មុខវិស័យ4ហ្នឹងគឺសិតតែចេតនាជាបនដែលយើងដាំពូជល្អហើយសិលទៀតក្រាន់តែយើងឲ្យជីវិតសត្វហ្នឹងយើងដាំពូជសុខមកសម្បើមទាំងហ្នឹងឯងបាណាតិបាតាវេរមណីហ្នឹងអតនីទៀននីវេរមណីទៅទៀតណាសិតតែដាំពូជសុខតិភពអបោសិតសិលទៅទៀតសេចក្តីល្អដែលយើង អាចធ្វើបានទាំងយប់ទាំងថ្ងៃទាំងមិនមែនថាធ្វើបានតែថ្ងៃយប់ ធ្វើបន់មិនបាននេះណា គឺថាគុណចាស់លោកសឹងតិចចឹងទៅក៏កើនឡើងម៉ោង2ម៉ោង3សេចក្តីជាយាមអប់រំសមថៈវិបស្សនាទៅសម្រាប់សេចក្តីសុខសេចក្តីស្ងប់គឺតតថាសៈណាត្រេកអរទៅ ក្នុងវិវេកសុខនឹងសតបាសៈដោយអំណាចនៃការដែលបានស្ដាប់ប្រធัวហើយមាន វិបស្សនា បានឃើញទៅតាមប្រធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងមកនេះគាត់ណានឹងឯងដែលសុខាវិវេកាសុខាវិវេកោតថាសៈសតធម្មសៈ ស្ដាប់ពធัวណាហើយបាសតោណាជាអ្នកឃើញ ទៅតាមធัวហ្នឹងបាសតោហ្នឹងគឺអ្នកដែលមានវិបស្សនានឹងឯងចឹងសម្មាធម្មំវិបស្សតោនឹងឯងក្នុងភិក្ខុវៈក៏មាននៅមើលទៅនេកខមៈសពហ្នឹងទាំងព្រោះការមិនចាប់មិនប្រកាន់ហួងហែងសង្ខារធัวដែលប្រព្រឹត្តទៅតាមធម្មតាធัวនឹងឯងជាការលះបង់ដោយបញ្ញា មិនហួងហែងមិនប្រជែងមិនតវ៉ាមិនប្រឆាំងជាមួយនឹងច្បាប់ធម្មជាតិ នឹងឯងហ្នឹងឃើញទេជាការលះបង់ដោយអំណាចនៃបញ្ញាហៅថានេកមៈបញ្ញាហើយក៏បានសម្រេចនៅនេកមៈសិបៈសោមនោគឺរីករាយតាមផ្លូវចិត្តនឹងសេចក្តីសុខស្ថិតនៅក្នុងការមិនចាប់មិនប្រកាន់ទាំងការលះបង់អ្វីអ្វីគឺបានប្រកាសឡើងជាសច្ចធម៌ទាំងបរមត្តសច្ចនឹងគឺជាមេរៀនថ្នាក់បរិញ្ញា មិនមែនសម្រាប់ឲ្យយើងកើតទុកមិនមែនសម្រាប់ឲ្យយើងហួងហែងមិនមែនសម្រាប់ឲ្យយើងភ័យខ្លាចអីណាអ្វីអ្វីក្នុងโลกនេះសិតតែមេរៀនថ្នាក់បរិញ្ញាតែដល់យើងជាប់បរិញ្ញាទាំង3ញាតបរិញ្ញាដឹងនាមរូបព្រមទៅដោយបច្ច័យតៃរណបរិញ្ញាឃើញត្រៃលក្ខធัวបហានបរិញ្ញាមានការលះបង់តាំងពីវិបស្សនាដល់អរិយមគ្គប៉ុណ្ណឹងដំណើរទៅកាន់ព្រះនិព្វានហើយមានរឿងអីយើងមកហួងហែងโลกនេះនោះគ្រាន់តែជាមេរៀនសម្រាប់បាននៅបរិ វិញ្ញាហើយចេញចាកលោកទៅកាន់ព្រះនិព្វានទៅតើអីហេតុអីបានជាមកហួងហែងលោកនឹងមកប្រណាំងមកប្រជែងមកដណ្ដើមអីភ្លេចការសិក្សារៀនសូត្របាត់ហើយហ្នឹងឯងចឹងលោកនេះគឺជាសាលារៀនទេមិនមែនជាលោកដែលសម្រាប់យើងមកវាស់វែងចែកគ្នានេះបោះខ្ញុំនោះបោះឯងអីចឹងលោក នេះមិនមែនសម្រាប់ឲ្យយើងមកហួងហែងមកដណ្ដើមគ្នាទេ ទៅណាអានឹងមកពីយើងអត់ដឹងធัวរបស់ព្រះអង្គទេតាសាងហេតុនៃសេចក្តីទុកឲ្យ ខ្លួនឯងអញ្ចឹងទៅយំសោកលែមឡាមអីអីទាំងអស់ហ្នឹងរឿងអីហ្នឹងរឿងបញ្ញាទន់ខ្សោយអាទាំងណាឲ្យមករៀនអត់រៀនទេមកហួងហែងនេះបោះខ្ញុំ នោះបោះឯង ណាប្រជែងគ្នាចឹងទៅអាហ្នឹងគឺលទ្ធផលដែលយើងខ្ជិលលទ្ធផលដែលយើងមិនប្រឹងប្រែងជាយាម ដើម្បីទទួលយកពធរបស់ព្រះអង្គមកសិក្សាបប្រតិបត្តិហ្នឹងគិតទៅពីសបាយដោយកូនតូចទៅតែកើតមកអញ្ចឹងលេងសັບគ្រប់ចាប់នេះ រួចទៅចាប់អនុលេងហើយ ឥឡូវហ្នឹងមកលេងមើលទូរស័ព្ទមើល iPad អីអីហ្នឹងបែងហ្គេមអីអីសម្រាប់ក្មេងអីអីតាមហ្នឹងខូចភ្នែកអស់យុ2 3ឆ្នាំពាក់វ៉ែនតាមញោបហ្នឹងចឹងទៅអាហ្នឹងគ្រាន់តែចង់លើកពីរឿងក្មេងវាតាមហ្នឹងហើយដល់ទៅរូបកាយធំឡើងមិនមានការសិក្សាទេវាបានចេះមកពីណា មិនចេះឯងឯងទេមិនចំណេះដឹងលូតលាស់តាមរូបកាយណាអត់ទេគ្រាន់តែដូរលបែងលេងឯនៅតែលេងអញ្ចឹងដូរលបែងក្មេងមកលបែងមនុស្សធំ នៅតែក្នុងរឿងកាមគុណលេងលោកនេះទៀតលេងលោកនេះលិចលួងក្នុងលោកនេះវង្វេងក្នុងលោកនេះលោកនេះគឺអីគឺអារម្មណ៍របស់ចិត្តគណាហ្នឹងឯងយើង យល់ដឹងតាមការពិតទៅអ្វីក៏ដោយទាំងអក្នុងលោកនេះដែលយើងដឹងថារបស់យើងរបស់គេហ្នឹងណាហ្នឹងហើយដោយបរមត្តក្រំតែជាអារម្មណ៍របស់វិថីចិត្តតែប៉ុណ្្នឹងទេទាំងអត់មានអ្វីណាដែលយើង ដឹងហើយអ្វីនោះមិនមែនអារម្មណ៍របស់ចិត្តគឺអត់មានទេចា៎ នឹងឯងហើយបើ មានចិត្តតានុបស្សនាទេប្រធានបានដឹងថាចិត្តដែលដឹងអារម្មណ៍ហ្នឹងវាមិនមែនជាតួខ្លួនយើងនេះហើយចឹងដែលមិនប្រកាន់មិនហួងឯងហួងឯងអីចិត្តដឹងអារម្មណ៍ណាវាលមុំជាមួយអារម្មណ៍ហ្នឹងហើយវាមានចាំបាច់ត្រូវការអារម្មណ៍អីដទៃទៀតបើចិត្តនឹងដឹកអារម្មណ៍រួចទៅវារលត់ខ្លួនឯងហ្នឹងចាំបាច់ហួងហែងអីចាំបាច់ទៅប៉ុណ្ណឹងប្រជែងមួយអ្នករតីត្រូវការអីបើចិត្តដែលដឹងអារម្មណ៍ហ្នឹងវាមិនមែនជាអត្តាទូខ្លួនយើងហ្នឹង ហ្នឹងវិបស្សនាទៀតចែករូបជាធាតមិនដឹងមកដុំដីឡែកទៅនៅវត្ថុរូបជាទីអាស្រ័យនៃវិញ្ញាណមាន ខ្លួនយើងអីណាទៀតផ្សេងពីហ្នឹងការទុករੂអីគឺណាសភាវៈកំពុងប្រកាសមិនក៏មិនរលឹកដឹង ជាខ្លួនយើងព្រោះខ្លួនយើងអានឹងចាំចេះតែទៀមទាត្រូវការប្រាថ្នាទៅយើវាអត់មានអត្តាខ្លួនយើងផងហ្នឹងទៅប្រព្រឹត្តបញ្ញវេរាហ្នឹងប្រព្រឹត្តឲ្យណាណា ទៅឲ្យគេស្លាប់ដើម្បីខ្លួនឯងរស់ហ្នឹងវាមានខ្លួនឯងបានរស់មែនទេណាវាអត់មានអត្តាយើង ទេវាជាការវង្វេងដោយបដាចារាទៅយង កត់អស់មកធ្វើកូនអញ្ចឹងអានេះទឹកធម្មតកោតែវែងចាប់យក អត្តភាពនឹងមកធ្វើខ្លួនឯងហ្នឹងមហាខ្វាយខ្វល់មហារវល់ ណាគឺរឿងដែលវង្វេងប្រកាន់អត្តភាពហ្នឹងយកមកធ្វើខ្លួនយើងហ្នឹងឯងហើយក្រំតែស្ដាប់ក៏មិនងាយចូលចិត្ត តលតែយើងប្រតិបត្តិអប់រំបញ្ញារឿយរឿយមកចឹងហ្នឹងឯងបើមិនចឹងទេវាមិនដឹងថាមិនមែនខ្លួនហ្នឹងយ៉ាងម៉េចណាចឹងព្រោះវាចាប់យករូបកាយហ្នឹងស្រីគឺអញស្រីប្រុសគឺអញប្រុសអញ្ចឹងទៅឃើញអញឃើញទៅលឺអញលឺអញ្ចឹងទៅ សោយអារម្មណ៍សុខទុក្ខអញអ្នកសុខអញអ្នកទុក្ខអញ្ចឹងទៅ វាមានសតិណាមករលឹកបានថាឮនេះគឺសោតតែវិញ្ញាណនឹងឯធាតឮអាការឮណាដែលធ្វើសវនកិច្ចមានចាំបាច់យើងអ្នកឮអីទៀតបើបរមត្តដែលមានពិតហ្នឹងគឺការលឺហ្នឹងរួចទៅអតីតាធម្មាកន្លងទៅហើយឯណាយើងនៅតិចអ្នកលឺវាអត់មានអញ្ចឹងវាអត់មានអត្តាអញ្ចឹងវាមានតែសភាវៈដែលធ្វើកិច្ចឃើញគឺចក្ខុវិញ្ញាណហ្នឹង ចាំបាច់ខ្លួនយើងអ្នកឃើញដែរបើចាក់ខោវិញ្ញាណធ្វើទស្សនកិច្ចហើយហ្នឹងចាំបាច់យើងអ្នកដឹងក្តៅចាំបាច់យើងអ្នកដឹងតិចហើយបើកាយវិញ្ញាណធ្វើផោសនកិច្ចហើយហ្នឹងមិនក៏មិនរលឹកដឹងឲ្យឃើញច្បាស់ច្បាស់បរមត្តធម៌ហ្នឹងទៅអានឹងឯងវាអត់មានការចម្រើនសតិបញ្ញាហ្នឹងហើយដល់ទៅប្រកម្មធ្វើជាទូខ្លួនរវល់បណ្ណាចាំបីបាច់មើលថែប្រកែប្រកាន់ហួងហែងក៏មិនណាថាអីហ្នឹងឯងហើយបើសរសើរនោះក៏អត់ទៅចូលទៅ វាដូចជាមាន ខ្លួនឯងមែនតេនអញ្ចឹងឃើញណាគូឲ្យសំណោះមែនតេនរឿងសត្វលោកយើង ដែលវង្វេងប្រកាន់អត្តភាពនឹងតែកើតជាខ្លាកើតជាតោទៅទៅខំគេទៅវាដូចជាមាន ខ្លួនឯងអ្នកបានស៊ីរស់មែនតេនអញ្ចឹងថាគេអានឹងថាវាជាសត្វទៅតាមនឹងហើយយើងជាមនុស្សហើយបានជួបនឹងពធัวទៀតនេះជាឱកាសដែលយើងត្រូវអប់រំតើខ្លួនយើងនឹងជាស្អីនេះណាយើងអ្នកសុំកើតមកអី ណាយើងត្រូវរវល់ខ្វល់ម្លឹងម្លឹងដើម្បីចាំបីបាច់មើលថែប្រកាយប្រកម្មទទួលភារៈយ៉ាង ធ្ងន់នឹងទាំងរាគៈទោសៈមោហៈទៀតនឹងឯងភ្លៀងផ្លាត់ស្មារតីប្រព្រឹត្តបាបកម្មណានៃនរកប្រែទៀតទៅតាមអកុសលកម្មជាបច្ច័យអញ្ចឹងអញ្ចឹងយើងចេះតែទទួលយកមកធ្វើយើងយ៉ាងម៉េចហ្នឹងត្រូវស្រាវជ្រាវរេរោគសេចក្តី ពិត គឺយើងមិនទៅដឹងហួសការពិតទេណា ការពិតមានស្រាប់ហើយប៉ុណ្ណា គឺសិក្សាឲ្យបានដឹងសិក្សាបដិបត្តិហ្នឹងណាឲ្យឃើញសេចក្តីពិតប្រប៉ុណ្ណឹងទៅដែលព្រះពុទ្ធអង្គត្រាស់ដឹងសម្ដែងប្រាប់មកហ្នឹងបញ្ញាចូលទៅដល់ការពិតហ្នឹងជាទីខ្សែនៃតណ្ហាទៀតនឹងឯងវាអត់មានត្រូវការប្រាថ្នាអីទៀតការពិតជារិយសច្ចៈហើយហ្នឹង ដល់អញ្ចឹងវាត្រូវអស់សេចក្តីទុកសោកហើយតែកាលណាអស់សេចក្តីប្រាថ្នាអស់ការហួងហែងវាអត់មានរឿងអីដែលឲ្យយើងទុកសោកជាមួយនឹងការពិតនឹងទេទាំងមិនចាប់ប្រកាន់យកមកធ្វើជាអត្តាទូខ្លួនយើងក៏អត់មានអីជារបស់យើងអត់មានអីសម្រាប់ឲ្យហួងហែងក៏អត់មានអីដែលសម្រាប់ឲ្យបន្ទុះតោះតេង មើលមើលទាំងសេចក្តីសុខវាមិនមែននៅត្រង់យើង បានអីបានអីប៉ិនមេឃប៉ិនដីមកជាទីស្រឡាញ់ពេញចិត្តជាកំពូលដួងចិត្តអីបាន ថាបានសុខមែនទេទាំងគឺ ដោយត្រង់ការមិនបន្ទុះតោះជាមួយគ្នានឹងសភាវៈពិតអប់រំចិត្តនឹងឯងទៅអ្វីអ្វីក៏ទទួលយកដោយបញ្ញាហើយឃើញជាបរមត្តធម៌មួយមុខមួយមុខមុខនឹងចឹងទៅ នៅក្នុងអ្នកដតីចិត្តចេតសិករូបយើងសន្មតអ្នកដតីមែនវាអភិធម្មទេតើប្រគល់ឲ្យអ្នកដតីនឹងចឹងទៅទៅទទួលយកមកប្រកែប្រកាន់ដំណឹងនិយាយអីចឹងនេះដំណឹងធ្វើអីចឹងនេះតែមិនទេទៅគ្រាន់តែលៀងចានក៏ឆ្លោះគ្នាដែរ នៅ ជាមួយគ្នាអត់បានហ្នឹងឯងមកពីយើងចេះនៅជាមួយគ្នាប៉ុន្តែយើងមានចិត្តប្រកែប្រកាន់មិនអាចនៅជាមួយគ្នាបានទេហ្នឹងឯងចឹងមិនបានសេចក្តីសុខដែរអញ្ចឹងនៅម្នាក់ឯងក៏មិន បានសុខមកពីអីមកពីម្នាក់ឯងតែរូបកាយប៉ុន្តែចិត្តនឹងខ្វាយ ខ្វល់សវាយកគ្រប់រឿងទាំងអស់យកមកឲ្យប្អូមលាប់ក្នុងចិត្តហ្នឹងអញ្ចឹងទៅហ្នឹងឯងសិតតែហួសដលេ ចំណីអាហារអីនឹងបរិភោគអានឹងរូបកាយយើងប្រយ័ត្នប្រយែងហើយណាផ្អូមជូរអីណា យើងមិនបរិភោគទេប៉ុន្តែហេតុអីក៏យើងទទួលអារម្មណ៍សពគ្រប់អត់មានឆែកឆេរពិនិត្យមើលចិត្តតែទទួលយកមកលេបចិត្តតែយកមកនឹងឯងផ្លូវចិត្តនឹងគឺសត្វតែមេរោគចឹងទៅអាហ្នឹងណាដែលយើងមិនចេះធ្វើទុកក្នុងចិត្តជាមួយនឹងការពិតហ្នឹងយើងអាចធ្វើទុកក្នុងចិត្តទៅគ្រប់អារម្មណ៍គ្រប់រឿងប៉ុន្តែមិនមែន មិនយកគ្រប់អារម្មណ៍គ្រប់រឿងមកដាក់ក្នុងចិត្តទេត្រូវចេះថែរក្សាចិត្តរបស់យើងមិនមែនធុងសារាមមិនមែនកន្លែងចាក់សម្រាមទេណាឲ្យជារមណីយដ្ឋានពោជនីយដ្ឋានមាន ពុទ្ធចេតដីចឹងទៅ ព្រះមហាគុណកតទៅបឋមចេតដីទៅ មានសង្ឃារាមទៅ មានសួនឧឈានស្រះបោកករណីទៅ ទេវតាយាងមកប្រព្រំយាងមកអាហ្នឹងឯងទីឋានចិត្តរបស់យើងត្រូវស្អាតដោយសិលណាមានរបងហេរីអោតបៈអញ្ចឹងទៅក្តីអត់ធន់ទៅ មានស្រះបោកករណីមេត្តាករណាអញ្ចឹងទៅខ្យល់តិចរហើយ ដោយប្រកម្មដ្ឋានទៅ អាណាបាណសតិទៅកាយកតាសតិទៅឃើញគឺជាការថែរក្សាចិត្តឲ្យបានស្អាតនឹងឯងសម្រាមធូលីដីអីត្រូវបោះត្រូវជួ ូតកុំឲ្យវាមានមន្ទិលនៅក្នុងចិត្តសន្តានរបស់យើងនឹងច្រេះកើតពីដែកវាកំតិចដែកបានដែររឹងប៉ុណ្ណាក៏ដោយចឹងណែមន្ទិលសៅមកក្នុងចិត្តបង្កឲ្យទៅជាទុកនឹងរីងរៃរ៉ាំរៃហ្នឹងហ្នឹងឯងអាហ្នឹងឯងច្រេះរបស់ចិត្តហ្នឹងរូបកាយយើង រឹងប៉ឹងប៉ុណ្ណាក៏ដោយប៉ុន្តែចំអាចំណុចខ្សោយបេះដូងហ្នឹងវាទៅជារីងរៃរ៉ាំរៃបន្តិចទៅពេទ្យ តិចទៅពេទ្យទៅពេទ្យមើលទៅថាអត់ឈឺអីទេអីចឹងទៅរកអារោគមិនឃើញវាខ្សោយបេះដូងហ្នឹងឯងហើយវាធ្លាប់រីងរៃរ៉ាំរៃមករឿងដែលវាធ្លាប់តែសនុកសុខសប្បាយជាមួយគ្នានឹងមេដាបៃតាអីចឹងទៅពេញវ័យទៅ មានការស្ដីដណ្ដឹងរៀបការអីចឹងទៅផ្ញើជីវិតជីវ៉ានឹងជាមួយនឹងអ្នកដតី ហ្នឹងឯងរឿងអីរឿងអីហ្នឹងគឺថាទន់ខ្សោយអត់មានរឹងពឹងមកមួនពឹងខ្លួនឯងអីទេអញ្ចឹងណាហ្នឹងឯងដល់ទៅវាមានរឿងព្រាត់ប្រាស់អីអីអញ្ចឹងទៅជាធម្មតានៃជីវិតវាតាកតួងនឹងវិបាកកម្មរបស់យើងផង វាតាកតួងនឹងកិលេសអ្នកដតីផងហើយដល់ទៅវាមានរឿងបែកបែកអីអញ្ចឹងទៅអាបេះដូងហ្នឹងគេនឹងឲ្យវាងាយណាស់វាងាយក្នុងការ ទួនខ្សោយទៅអញ្ចឹងទៅហើយដល់ទៅរឿងហ្នឹងទោះជាស្រួល ស្រួលបានមកក៏បេះដូងហ្នឹងខូចហ្នឹងឯងចឹងដោយច្រើនកើតរោគបេះដូងហ្នឹងគឺដោយសារវាមានអាការតក់ស្លុតសោកសៅអញ្ចឹងទៅទៅជាដំបៅបេះដូងអញ្ចឹងយើងនិយាយផ្សំទៅនឹងសេចក្តីទុកគឺកិលេសនៅ ក្នុងចិត្តសន្តានហ្នឹង នឹងឯងចឹងដូច្នេះត្រូវយើងមករកឱសថគឺបធัวទាំងហ្នឹងឯងដើម្បីព្យាបាលរោគបេះដូងហ្នឹងគឺតកតងនឹងផ្លូវចិត្តវឹកហាត់ណាសិលឲ្យបានល្អពិសេសណាស់ នឹងឯងហើយមានសមាធិអប់រំបញ្ញាទៀតដើម្បីរក្សាចិត្តនឹងឲ្យបានសះស្បើយពីរោគប្រកាន់រោគហួងហែងចឹងទៅឲ្យទៅជានេកមៈសុខណាតាមផ្លូវចិត្តនឹងរឿងអ្វីអ្វីទុកដាក់ឲ្យក្នុងលោកនេះទៅ យើងដង្ហែពុទ្ធអង្គប៉ុន្តែទៅតាមផ្លូវដ៏រៀបស្មើទាំងប៉ុន្តែដោយ សតបដ្ឋានអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងចឹងប្រគល់វៃវៃឲ្យអ្នកដតីណាណាដែលប្រកែប្រកាន់ហួងហែងត្រេកអរត្រូវការប្រាថ្នានឹងទីចោយើងគឺមានការលះបង់ដោយការលាចាណាគឺកាមលោកីនឹងឯងអន្លង កាមគុណអីហ្នឹងយ៉ាងណាយ៉ាងណាគឺយើងអាស្រ័យនៅ ធម្មនាវីទៀតហ្នឹងឯងឬក៏ធម្មភេត្រា សំពើគឺពធัวដែល ព្រះបរមសាស្តាព្រះអង្គដឹកនាំចម្លងសត្វលោកឲ្យយើងបានឆ្លង រួចផុតពីសេចក្តីទុក្ខសោកនឹងយើងត្រូវដាក់ចុះនៅ បញ្ញខណ្ឌនឹងប្រគល់ឲ្យលោក នេះជារបស់មេទាំងខណ្ឌមេហ្នឹងយើងទទួលយកមកគឺជាភារៈធ្ងន់ណាស់ឥឡូវយើងបាន ចេះដឹងតាមពធទេសនាអប់រំបញ្ញាឃើញ ការពិត គឺយើងប្រគល់ទុកដាក់ឲ្យលោកនឹងវិញហើយរូបវេទនាសញ្ញាសង្ខារវិញ្ញាណនឹងឯង ឯងប្រព្រឹត្តទៅដោយជារៀបជាធិមរណៈនឹងយ៉ាងណា គឺថារូបវេទនាសញ្ញា សង្ខារវិញ្ញាណហ្នឹងអ្នកអត្តា ដូច្នេះគឺ ថាយើងទទួលសម្បត្តិរបស់យើង គឺព្រះនិព្វានទាំងត្រង់ដែលដាក់ចុះនៅបញ្ញខណ្ឌហ្នឹងគឺនិព្វានសម្បត្តិហើយមិនមែននិព្វានហ្នឹងអ្វីដតីផ្សេងទៅទៀតទេទាំងហ្នឹងហើយភេរៈនិខេបណੰងសុខខាងហ្នឹងគឺបរម សុខព្រះនិព្វានទាំងត្រង់ការដែលមិនចាប់មិនប្រកាន់ហ្នឹងព្រះអង្គត្រាស់អកិញ្ញណੰងអនាទានហ្នឹងការដែលមិន កង្វល់ការដែលមិនប្រកាន់ដោយតណ្ហាបាទានហ្នឹងឯងអេតាំងទីប៉ាំងនោះ ខ្លួនឯងជាទីពឹងអាណាបរាំងអត់មានទីពឹងអីដតីក្រៅពីនឹងទៀតផងនិព្វាននាងអីទេណាំងព្រូមីតថាគតពោលទៅទីពឹងនឹងថាជានិព្វានជារាមច្ចៈបរិកយ៉ាងជាទីអស់ទៅនៃជារានឹងមច្ចៈនិព្វានមែនមែនណាហ្នឹងឯងចឹងជាសម្បត្តិនៃពុទ្ធបរិស័ទយើងចឹងហ្នឹងឯងដូច្នេះ នៅក្នុងការដែលយើងត្រូវឲ្យបានរឹងប៉ឹងចឹងកុំចេះតែកើតទុក្ខ ជាមួយគ្នានឹងលោកនេះយើងដឹងហេតុអីបានជាយើងកើតទុកហ្នឹងមកពីយើងទៀមទាសេចក្តីសុខទៀមទាអ្វីអ្វីដែលយើងធ្លាប់មាន ធ្លាប់បានពីឆ្នាំមុនឬក៏ណាដូចថាពីក្មេងវ័យអីអីចឹងឬក៏ដូចជាទៅតែមាន ចិត្តស្នេហាបែតៃអីគឺថាសបាយណាមានសេចក្តីសុខណាអីអីចឹងទៅណាគឺថាផ្លេចខ្លួនទៅជាមួយគ្នានឹងរបស់ ដែលមិនទៀងទាត់ហ្នឹងចឹងអត់មានស្មារតីទុកតែងខ្លួនអីទេអញ្ចឹងក៏ល្អិលផ្លាតផ្លាត់ធ្លាក់ចូលទៅក្នុងកសែនៃសេចក្តីទុកសោកហ្នឹងព្រោះហេតុតែការប្រកាន់ហួងហែងនឹងឯងចឹង ចឹងបានយើងត្រូវប្រយ័ត្នប្រយែងរឿងអ្វីអ្វីក្នុងโลกនេះកុំឲ្យវាពេកពេកពេកនោះរឿងស្រឡាញ់ក៏កុំពេកអាសុកហ្នឹងក៏កុំចេះតែភ្លើតភ្លើនទៅយើងមើលផងបើថាវាកាមអសុកទេអានឹងដូចទឹកខ្មុំលាយទៅដោយឆ្នាំពឹសទេហើយបើសុកមកនៅក្នុងបុណ្យកុសលសឹកមានទីក្តីសុកនៅក្នុងបឋមឈានអីអីអានឹងគឺពុទ្ធអង្គទ្រង់សម្ដែងឲ្យប្រើប្រាស់ចោះទីក្តីសុកហ្នឹងដើម្បីសាងព្រមយានទៅកាន់ព្រះនិព្វាន នឹងឯងប៉ុន្តែកាមសុខត្រូវប្រយ័ត្នប្រយែងចឹងនឹងឯងយើងគ្រាន់តែបរិភោគប្រើប្រាស់វិច័យ4អីសម្រាប់រស់ហើយត្រូវប្រឹងប្រែងអប់រំចិត្ត តោងចាប់លោកតរៈធัวនឹងឲ្យបានដើម្បីកុំឲ្យវា ធ្លាក់ចុះតាមកខ្សែទឹកនៃកាមលោកីនឹងនឹងឯងចឹងដែល មានធัวជាទីពឹង ជាគ្រឿងរក្សាខ្លួននឹងហើយកុំចិត្តតែស្អប់អប់ណាស្អប់នៃស្អប់ អ្នកដតីនឹងវាបានទៅជាស្អីយើងនឹងវាក្រាន់បើស្អីនឹងស្អប់អ្នកដតីអត់ទេចឹងនឹងឯងក្នុងលោកនេះមិនដែល អ្នកណាមកប្រសើរក្រនបើដោយសារតែខឹងស្អប់អ្នករតីឆ្លោះប្រកែកតោះតេងអីអត់ទេគឺមានតែការអាប់អោនធ្លាក់ចុះ នៅគុណភាព គិតណាព្រោះយើងជាពុទ្ធបរិស័ទយើងសិក្សាយើង ដឹងទៅតើការចម្រើនទៅដោយសេចក្តីស្ងប់ការចម្រើនទៅដោយ គុណធម៌មេត្តាករុណា នេះបានទៅសើនៅក្នុងព្រះសាសនាទាំងនឹងឯងហើយយើង ទៅយល់ក្រាន់បើឈ្នះអ្នកដតីរឿងអីរឿងអីហ្នឹងតើយើងក្រាន់បើអីបើវានៅ ក្នុងសេចក្តីទុកសោកហ្នឹង ការបកកែប្រកម្មឆ្លោះបកកែតោះតេងហ្នឹងវាប្រកបដោយមោហៈទេតាហើយមិនក៏សម្គាល់ថាខ្លួនឯងក្រន់បើហ៊ានស្អប់ហ៊ានស្ដីហ៊ានថាឲ្យអ្នករតីហ្នឹងមិនក៏គិតថាខ្លួនឯងក្រន់បើឲ្យតែយើងបទុះតោះឲ្យតែយើងឆ្លោះឲ្យតែយើងខឹងស្អប់ ជាមួយនឹងអ្នកដតីហ្នឹងគឺសិតតែជាភាពអន់ថយ របស់យើងតែយើងអត់ដឹងទេអត់ដឹងស្មានតែយើងខ្លាំងពូកែតែតាមពិតគឺ យើងដូចលុតជង្គង់អង្វរសុំទីក្តីសុខពីគេអញ្ចឹងទីពឹងរបស់យើងហ្នឹងគឺនៅលើអ្នករតីដល់ទៅអត់បាន សមតាមបំណងប្រាថ្នាទៅក៏កើតទុក្ខតោះតែងផ្លូវចិត្តហ្នឹងឃើញទេបើសិនបើយើងមាន មេត្តាករណាទៅវិញបានយើងយល់សភាពហ្នឹងចឹងចិត្តហ្នឹងអណ្ដែត ខ្ពស់ទៅគឺថាអនុគ្រោះដូចប្រព្រំអញ្ចឹងចឹងគឺអត់មាន ត្រូវការប្រាថ្នាទៀមទាអីពីអ្នកអតីទេឲ្យបានសេចក្តីសុខទៅចុះ ព្រោះចិត្តហ្នឹងគឺថាមានការចម្រើនទៅដោយសេចក្តីស្ងប់ហ្នឹងជាទីពឹងខ្លួនឯងអត់មានទៅប៉ុណ្ណឹងប្រជែងដណ្ដើមកាមសុខអីពីអ្នកអតីទេមានតែជួយណែនាំរំលឹកដាស់តឿនកុំឲ្យពុលកុំឲ្យស្រវឹងកុំឲ្យលិចលង់នៅក្នុងកាមសុខហ្នឹងវាអត់ទៀងទាត់ទេចឹងវាដូចក្អែកទុំលើសាកសពតម្រៃដដែលចូលក្នុង សមុទ្រអញ្ចឹងនឹងឯងឆ្លងកាត់ តាមដងទន្លេទៅ អត់ខ្វល់នឹងត្រើយដែលវាអាចហើមកបានណាត្រៃនេត្រៃអាយអីនឹងយ៉ាងណា មានដើមឈើមានអីចឹង អត់ខ្វល់ទេបានសាកសពតម្រៃមួយណាគឺថាស៊ីផាត់អីនៅលើសាកសពនឹងរហូតដល់ទៅវារស័ព្ទដែតចូលទៅក្នុងសមុទ្រជ្រៅចឹងទៅ ដល់ទៅពេលសាកសពនឹងវារលួយលិចទៅ តាំងហើហើមកទៅវាមិនឃើញកោះត្រើយអីនៅណាត្រឡប់មកវិញត្រឡប់ទៅនេះត្រឡប់ទៅ នោះវិញទឹះពេញទៅនឹកអស់កម្លាំងធ្លាក់ចូលទឹកនឹងឯងបានមកកូនមកតូចត្រីនៅក្នុងសមុទ្រនឹងនឹងឯងដូច ក្អែកអីចឹងណានឹងក្រាន់តែព្រះ អត្តកថាចារលោកលើកមកដើម្បីឲ្យពុទ្ធបរិស័ទយើងរក្សាបោសិទ្ធសិលហ្នឹងហ្នឹងឯងមិនបានចូលកាន់ភ្នោះបុះជាបព្វជិតអីហ្នឹងយ៉ាងណាឲ្យមានឧបោសិទ្ធសិលចឹងទៅមួយខែ8ដងអីអីហ្នឹង នឹងឯងអានឹងជាបកតិមិនបានបដិជាកៈផងពីព្រោះព្រះអង្គសម្ដែងដល់ទៅបដិជាកៈដល់ទៅបរិហារយៈបោសតទៅទៀតណាយើងប្រឹងប្រែងបានទៅមានតែសេចក្តីល្អចឹងនឹងឯងស័កសមនឹងពេលវេលាជីវិតដ៏មាន តម្លៃកន្លងទៅនឹងគឺយើងបាន អប់រំបានសន្សំនៅប្រយោជន៍ដើម្បីជាឧបករណ៍សម្រាប់យើង សាងព្រមយានគឺអរិយមេអង្គ8ហ្នឹងសេចក្តីល្អមានយើងដូចថាខ្ជិលឬក៏ថាយើងវាជាប់ជាមួយនឹងការរស់នៅជាសុខ សនុកស្រួលអីនឹងការបរិភោគខ្សែផ្សោយសម្រាប់សម្រានប្រដាប់តាក់តែងរាងកាយអីអីចឹងទៅគឺយើងរក្សាបោសុតហ្នឹងអត់បានទេគឺណាហ្នឹងឯងអាហ្នឹងយើងភ្លេចខ្លួនស្រវឹងជាមួយសេចក្តីសុខចំពោះជីវិតដែលយើងនៅ ជាមនុស្សហ្នឹងយើងអត់បានគិតពីសេចក្តីទុកក្នុងវត្តដាក់អូ នឹងឯងបានជាមនុស្សហើយមកចង់សបាយត្រេកអររីករាយហឹកហែកហឺហាអីហើយតែបាននៅរស់មួយថ្ងៃមួយថ្ងៃហ្នឹងខំប្រឹងអប់រំចិត្តហ្នឹងឲ្យណានៃឲ្យទៅជាចិត្តជាទេវតាចិត្តជាប្រព្រំ ចិត្តជាព្រះអរិយៈទៅ នឹងឯងចឹងយើងខ្លាំងពូកែមិនមែនរឿងឈ្នះអ្នកអតីទេ គឺឈ្នះកិលេសក្នុងចិត្តរបស់យើងចឹងអានឹងបានពូកែពិតប្រកបមែនតែរឿងអីធ្វើដោយយើងនឹងគ្រាន់បើនឹងឯងទៅជេរទៅស្ដីប្រមាថមើងងាយអ្នកដតីអីអីហ្នឹងបើប្រកែណាយកឈ្នះកិលេសខ្លួនឯងទៅ ហ្នឹងហើយអាហ្នឹងដែលយើងត្រូវភ្ញាក់រលឹកហ្នឹងហើយកុំទៀមទាចង់បានទីក្តីសុខអីទាំងក្នុងសម័យយើងសពថ្ងៃដែល បានជួបនឹងពធัวឋានកណ្ដាលនេះគឺថាប៉ុណ្ណឹងលមុំសំរុំហើយជាបាសកបាសិកាមានទៀនមានសិលបោសុតនឹងអប់រំចិត្តទៅនឹងឯងវាមានទីក្តីសុខតាម ផ្លូវចិត្តហ្នឹងគឺថា ប្រសើរពិសេសលើសកាមសុខនឹងហ្នឹងឯងដោយសេចក្តីស្ងប់រងាប់ផ្លូវចិត្ត នឹងមិនមែនហាមឃាត់ទេប៉ុន្តែសេចក្តីសុខដែលបរិសុទ្ធអនវជាសុខដែលប្រសិជ្ជៈទោសនឹងសុខទៅសុខដល់លោកកតរៈទៅឬកុំឲ្យយើងស្រវឹងពុលជាមួយកាមសុខអត់ទេអានឹងសត្វគីមីទេចា៎យើងខ្លាចគីមីអីសម្រាប់រូបកាយហ្នឹងប៉ុន្តែត្រូវប្រយ័ត្នគីមីគឺមន្ទិលសៅមងផ្លូវចិត្តនេះកំណាញ់នេះស្អប់នេះចំណែតនេះ តោមនោះអាថ្នាំងថ្នាក់បដិខៈនេះអាការដែលចេះទៅទទួលយកអធិស្ស្រ័យអ្នកដតីនឹងមកមួម៉ៅនេះមិនក៏មិនប្រគល់ទុកដាក់ឲ្យអ្នកដតីទៅយើងរៀនអភិធម្មហើយក្នុងអ្នករតីនោះវាមាន ស្អីចិត្តចេតសិករូបហ្នឹងហើយតើយើងរៀនអភិធម្មទៅក្នុងកម្ពីហ្នឹងចិត្តចេតសិករូបក្នុងអ្នករតីមិនក៏យើងមិនរៀនមិនក៏យើងមិនអានគឺណាហើយមានអ្នករតីឯណា យើងអូយខំទិញលោភៈមូលចិត្ត8ដួងហើយដល់តែលោភៈក្នុងអ្នករតីស្អប់មើងាយខ្មាស់ទេសដៀថាគេនឹងខូចអកអណាខឹងអីអីចឹងទៅឃើញអាហ្នឹងមកពីយើងចេះអភិធម្មទីក្នុងកពីណាអភិធម្មក្នុងអ្នករតីហ្នឹងយើងអានទៅយើងសិក្សាទៅវាមានអត្តាអ្នករតីណា នឹងឯងអកុសលាធម្មាក៏ធម្មានឹងឯងទៀតជាសភាវៈដែលគួរកំណត់ដឹងកុសលាធម្មាក៏ធម្មានឹងសំខាន់គឺថាមានបញ្ញា បានដឹងធម្មានឹងអព្យាកតាធម្មានឹងដល់អញ្ចឹងយើងមិនទទួលយកមកទេអព្យាស្រ័យអ្នកដតីនឹងឯងយើងមានអកុសលវិបាកឃើញឮអីអីហ្នឹងក៏វិបាកាធម្មាទៅហ្នឹងឯងតែខ្លួនយើងអញ្ចឹងទៅ នឹងឯងហើយមានសេចក្តីអត់ធន់ទៅជាគុណធម៌រហូតដល់វិបស្សនាអនុឡោមិកខន្តីទៅណាមានចាំបាច់ទៅចាត់ចែងហួងហែងហែហៃអ្នកដតីនឹងទៅអីវាមានស្អីដែលសម្រាប់ឲ្យយើងត្រូវទៅកើតទុកជាមួយគ្នានឹងបរមត្តធัวបើសិតតែជាមេរៀនសម្រាប់យល់សម្រាប់កំណត់ដឹងទាំងអស់ហ្នឹងហ្នឹងឯងតែដែលយើងឆ្លាតឆ្លៀសទៅនៅក្នុងសភាវៈជា បរមត្ត ដោយបច្ចខវិបស្សនាច្បាស់ដោយនាមរូបខ្លួនឯងអញ្ចឹងទៅវាមានអនុមានញាណដឹងទៅដល់ធម្មជាតិមេឃដីដល់អ្នកដតីអត់មានអ្វីដែលសម្រាប់ឲ្យហួងហែងទេអ្វីដែលកើតឡើងក៏កើតឡើងទៅទុក្ខមេវៈឧបច្ចមានញឧបច្ចតិអ្វីដែលរលត់ក៏រលត់ទៅទុក្ខំនិរុជ្ជមានញនិរុជ្ជតិតេ អ្នកកੰខតិអ្នកវិជកិច្ចតិនឹងនៅក្នុងកចានៈសោតដែលព្រះមហាកចានៈទូលសួរព្រះអង្គពីសម្មាទិដ្ឋិនេះនៅក្នុងបេដកលេខ31មើលមើលខាងដើម ខាងដើមប្រសោត2 3ខាងដើមដើមហ្នឹង យើងឃើញមេតិកាកច្ចាណសោតហ្នឹងពីរោះរៀនព្រះអង្គសំដែងសមាទិដ្ឋិហ្នឹងចាប់ផ្ដើមទ្វយៈនិសតោខោយ៉ាងកច្ចាណលោកកោយេភ័យយេណអត្តតញ្ជេវៈណត្តតញ្ចៈដោយច្រើនគឺព្រះអង្គប្រកាស ចំពោះបថុជជនអាស្រ័យនៅទិដ្ឋិ2ហ្នឹងអត្តថេហ្នឹងគឺសំដៅយកសាសតៈទិដ្ឋិណដ្ឋិហ្នឹងគឺសំដៅយកអុឆេតទិដ្ឋិ បើនៅក្នុងការចាប់ប្រកម្មអត្តភាពយកមកធ្វើជាតួខ្លួននឹងគឺមានសេចក្តីទុកចង្អៀតចង្អល់ខ្វាយខ្វល់កើតពីអ្នកដតីណាបើយើងមិនប្រកម្មខ្លួនយើងទេនោះមានវិធីចិត្តដឹងអារម្មណ៍ទៅតោះអីជាមួយនឹងអារម្មណ៍ហ្នឹងឯងបើជាអារម្មណ៍មណបច្ច័យឲ្យកើតចិត្តនឹងហើយចិត្តនឹងកើតមកដឹងអារម្មណ៍នឹងតែប៉ុណ្្នឹង វាមានរឿងអីដែលត្រូវទៅទាស់នឹងអារម្មណ៍អានេះមកពីសន្សំតណ្ហាវាត្រូវការអារម្មណ៍ដតីរឿងដតីវឹបជាបច្ច័យឲ្យកើតសេចក្តីទុកទោមនស្ស ហើយដល់យើងមកសិក្សាទៅអ្វីអ្វីទាំងអស់វាគ្រាន់តែជាអារម្មណ៍របស់ចិត្តទេហើយចិត្តនឹងដឹងអារម្មណ៍ណាហើយក៏រលត់ចោលអារម្មណ៍នឹងទៅគ្រប់គ្រាគ្រប់ពេលវេលាដូច្នេះវាត្រូវហាមតណ្ហាវាអត់ចាំបាច់ត្រូវការអារម្មណ៍ដតីទេហើយយើងវាចិត្តតែគិតខ្វល់ទៅក្នុងរឿងទាំងអារម្មណ៍រឿងហ្នឹងគួរតែយ៉ាងនេះគួរតែយ៉ាងនោះកើតទុកមករំពេចនឹងឯងទាំង នឹងឯងយើងមើលអ្នកដតីហ្នឹងយើងមើលទៅតាមដែលអធិស្រ័យអ្នកដតីមើលទៅតាមវិបាកកម្មរបស់អ្នកដតីអាហ្នឹងឯងបានយើងអត់កើតទុកបើយើងមើលចង់ឲ្យអ្នកដតីតាមយើង អាហ្នឹងគឺរស់សក់ឃើញទេចឹងអ្នកអតីគួរតែយ៉ាងនេះអ្នកអតីគួរតែយ៉ាងនោះគួរតែនិយាយចេះគួរតែនិយាយចោះគួរតែធ្វើចេះគួរតែធ្វើចោះរឿងអ្នកដតីសោះហ្នឹងហ្នឹងឯងចឹងអាហ្នឹង វាជាសេចក្តីល្ងងរហូតដល់ទៅថាទទួលយកកិលេសរបស់អ្នករតីមកជាភារៈមកខាងទៅអាកិលេសខ្លួនឯងមកខាង ទៅរេកភារៈនឹងអញ្ចឹងទៅភារៈទៀនញាំងទុកខាងលោកគេទៅអារេកភារៈនឹងឯងគឺជាទុកក្នុងលោកព្រះអង្គសំដែងក្នុងភារៈសោតមើលមើលបញ្ចខន្ធាដែល ជាភេរៈដ៏ធ្ងន់ហ្នឹងចាប់ផ្ដើមឡើងភេរៈហវេនឹងបញ្ញខន្ធាភេរៈហារោជាបពលោព្រះអង្គសំដែងជាបកលេទិដ្ឋានបញ្ញត្តិថាបុគ្គលហ្នឹងអ្នកនាំទៅនៅភេរៈហ្នឹងបើវាអត់មានអត្តាទេបញ្ញត្តិកសែនៃវត្តដាក់មួយអង្គមួយអង្គម្នាក់ម្នាក់នឹងឯងថាជាអ្នកនាំទៅនៅភេរៈហ្នឹងភេរៈទៀតហ្នឹងទុកខាំងលោកគេអ្នករែកនៅភេរៈហ្នឹងគឺតណ្ហា ដែលជាសមុទយៈនាំមកនៅសេចក្តីទុក្ខ ភេរៈនិខេបណੰសុខខੰការដាក់ចុះនៅភេរៈគឺនិព្វានសម្បត្តិរបស់ព្រះអរិយបុគ្គលនោះនោះពីរស់ហើយទានព្រះអង្គប្រកាសសច្ចធម៌ណាមើលមើលមេតិកា3ដកលេខ33ត្រង់ភេរៈ ភារៈសោតហ្នឹងឯងចាប់ផ្ដើមទីក្តីខាងដើមមកបានព្រះអង្គសម្ដែងបកាថា2បកាថាហ្នឹងយើង មានឱកាសបានជួបពធัวទៀតហើយមានផប់លៀបតំណាងក្រៃលែងណាស់អ្វីអ្វីមិនបានទេក៏ហីទៅកំចាំបាច់เตรียมទារបស់ដែលអត់ហ្នឹងយើងមកលមុំជាមួយ របស់ដែលយើងមាន គឺអត្តភាពជាមនុស្សដែលយើង បានមកដោយសារបុណ្យហើយបាននៅរស់ដល់ថ្ងៃនេះនេះឃើញទេមហាសិទ្ធិ ក៏គាត់ស្លាប់ទៅហើយដែរមានសម្បត្តិប៉ុណ្ណាក៏ដោយគាត់ចង់នៅរស់ដល់អាយុ150ហ៎ហើយបានត្រឹមតែ50ស្លាប់មើលទៅចាត់ចែងអូពេទ្យជាង10នាក់សិតទៅដុកតួមកជួយមើលអាហាររបៀបរបបយ៉ាងណា សុខភាពពិនិត្យសពគ្រប់អីអីចឹងទៅប៉ុន្តែសេនារបស់មច្ចៈនោះវាសម្បើមគូពេទ្យនឹងទប់តែងឈ្នះទេកណ្ណាហ្នឹងឯង បន្ទុយព្រោះរោគមួយយ៉ាងកើតអំពីកម្មវាណានឹងឯងគ្រូពេទ្យណាមកហាមឃាត់បានពេទ្យទេវតាណាព្រះពុទ្ធអង្គទ្រង់អាពេទ្យហ្នឹងឯង គិតមិនមែនតែមនុស្សទេដែលគោរពជ្រះថ្លានឹងព្រះអង្គទេវតាប្រអិនប្រព្រំនឹងឯងមិនក៏មិនមកដាក់ឆ្នាំឲ្យព្រះអង្គជាអាពេតធ្លាក់ព្រះលោហិតអីអីទាំងអស់នឹងចឹងទៅបើថាព្រះពុទ្ធអង្គព្រះអង្គមិនហួងហែងព្រះអង្គមិនរក្សាអីអីទៅតាមពិតក៏ព្រះអង្គទ្រង់ប្រើប្រាស់វិច័យ4ព្រះអង្គត្រូវ ឲ្យព្រះឧបវេនអ្នកទៅរស់ទឹកក្តៅអីមកអាពាតក្នុងផ្ទៃអីអីអាចដោះស្រាយបានព្រះអង្គដោះស្រាយដើម្បីព្រះអង្គគង់បញ្ជូននៅអនុគ្រោះដល់សត្វលោកក៏ប៉ុន្តែវាមានរោគកើតពីកម្មទេក្នុងពុទ្ធាប្រទាន ធ្លាក់ព្រះលោហិតនឹងកើតពីបាបកម្មដែលឲ្យផលមកសំបីតែព្រះអង្គជាពុទ្ធនឹងឯងចឹងអញ្ចឹងវាមានរោគកើតពីចិត្ត ក៏យើងអប់រំចិត្តដោះស្រាយជំងឺរោគនឹងអញ្ចឹងទៅអីវាមានរោគកើតពីអតោរោគកើតពីអាហារអីអីក៏យើងប្រើប្រាស់ថ្នាំអញ្ចឹងទៅហ្នឹងឯងមួយចំនួនមួយចំណែកដែលយើងប្រើប្រាស់ថ្នាំហ្នឹងព្រះអង្គក៏អនុញ្ញាតគិលានភេសជ្ជៈសម្រាប់បព្វជិតអញ្ចឹងប៉ុន្តែវាមានរោគចារោគឈឺរោគដែលកើតពីកម្មហ្នឹងគឺมันអាចមើលជាមហារាជអីអីចឹងទៅណាហ្នឹងឯងតែយើង ត្រូវអប់រំចិត្តមាន បញ្ញា កំណត់ដឹងការពិតនៃសង្ខារ អ្វីអ្វីយ៉ាងណាយ៉ាងណាយើងមិនជំទាស់អានេះឯងគឺជាការអប់រំព្រមចរិយធម៌នៅក្នុងបវរនៃពុទ្ធសាសនាតែយើងមិនមែនចេះតែសូមប្រាថ្នាឲ្យអ្វីអ្វី បានដោយចិត្តសពគ្រប់ទេប៉ុន្តែយើងប្រព្រឹត្តបរិបត្តិពធហ្នឹងគឺយើងសិក្សា ប្រាថ្នាទិសដៅរបស់យើងគឺព្រមជាមួយនឹងអ្វីអ្វីសម្រាប់សង្ខារហ្នឹងដែលយើងមិនហួងហែងគាត់ណាគឺព្រមទិសដៅរបស់យើង វាដូចឡែកអំពីលោកនេះ នេះមិនមកចាត់ចែងហួងហែងលោកនេះទេមិនយើងចិត្តតែប្រាថ្នាឲ្យបានទ្រព្យសម្បត្តិលុយកាក់អីទៅទេប៉ុន្តែ យើងប្រព្រឹត្តបរិបត្តិនៅក្នុងពធនេះ គឺយើងមានទិសដៅគឺការគ្រប់គ្រាន់ជាមួយនឹងរបស់ ក្នុងលោកនឹងលោកកាមិសង្បជាហេសន្តិពេខោតេគេថាលះបង់នៅគ្រឿងចាប់ជាពាក់ក្នុងលោកសម្លឹង នៅសន្តិបត្តិគឺព្រះនិព្វានហ្នឹងគឺការដែលមិនចាប់មិនប្រកាន់បញ្ញខណ្ឌនឹងឯងចឹងហ្នឹងឯង មើលមើលយើងសុំពូអីបនព្រះសុំឲ្យរត់ទៅទូទានមាន បានលុយកាក់អីនឹងលៀបយោសការៈអីចឹងទៅមេតាបិតានឹងឲ្យពូកូនចៅរស់ស៊ីមានបានអីចឹងទៅតែយើងអត់មានស្មារតីអីសូមពូឬក៏ឲ្យពូកូនចៅអីថាឲ្យកូន ចេះគ្រប់យើងសូមពូគ្រប់ព្រោះនេះយើងអត់សូមអាគ្រប់នឹងសោះ ហ្នឹងឯងសុំតែពីមានសុំតែពីបានហើយដល់តែមានបាន ទៅវាអត់គ្រប់ចឹងនៅតែខ្វះខាតលែមលហាមដដែលចឹងទៅនឹងឯងយើងរស់ចំណុចគ្រប់អត់ឃើញណានឹងឯងចឹងហើយពធัวហៅថាសន្តោសៈទាំងអានឹងតលតែដោយប្រគុណម្ចាស់ចឹងហ៎ សទ្ធាយៈខិរានិខមៈឯគឺថាមានសទ្ធាចេញចាក់ផ្ទះចូលកម្មភ្នោះបុស្សជាបព្វជិតនឹងបញ្ចកាមគុណេហេតវាមិនបយៈរូបេមโนរៈមេលះបង់នៅ បញ្ចកាមគុណដែលជាទីស្រឡាញ់ជាទីត្រេកអរនៃពេញចិត្តហើយទុក្ខសន្តៈករោភវៈប្រព្រឹត្តទៅ ដើម្បីធ្វើនៅទីបំផុតនៃ ទុក្ខដល់អញ្ចឹងទិសដៅរបស់គុណចាស់គឺនៅលើការអប់រំចិត្តប្រព្រឹត្តទៅតាមសិលសមាធិបញ្ញា អត់មានយកបច្ច័យ4ជាទិសដៅទេហ្នឹងឯងគ្រាន់តែជាអាហារបច្ច័យទេ កំណត់ដឹងថាប៉ុណ្ណឹងលេបចូលទៅ បានរស់ហើយអត់មានគិតពីរឿងឆ្ងាញ់ឆ្ងាញ់ទេយល់ត្រង់តែថារស់ហើយប្រព្រឹត្តព្រះមច្ឆរិយៈធัวអប់រំចិត្តរូបកាយនេះធម្មជាតិឲ្យខ្ចីទេវាជារបស់ ធម្មជាតិទេដីទឹកភ្លើងខ្យល់ទេអញ្ចឹងទៅ យើងប្រើប្រាស់ឲ្យបាន ល្អអញ្ចឹងទៅប្រគល់ឲ្យធម្មជាតិវិញទេតាកុំឲ្យយើងយកមកហួងហែងធ្វើខ្លួនយើងហ្នឹងអាហ្នឹងគឺជា រឿងវងវែងរបស់សត្វលោកយើងកន្លែងនឹងឯងចឹងដូច្នេះខ្ញុំកណារៀបរាប់ពីកិច្ចប្រណិប័តនៃពុទ្ធបរិស័ទបងប្អូនកូនចៅដើម្បីសេចក្តីសុខដែលត្រូវអប់រំតាមផ្លូវចិត្តនឹងឯងដោយធម្មសម្បត្តិនឹងឯងរបស់ខាងក្រៅ មានតិចមាន ច្រើនអីទ្រព្យសម្បត្តិលៀបយោអីនឹងយ៉ាងណា យើងប្រើប្រាស់ប្រកបទៅដោយការចេះដឹង តាមនឹងទៅកុំឲ្យយើងស្រវឹងកុំឲ្យវង្វេងរបស់ទាំងអស់នឹងមិនអាចឲ្យយើងរំដោះគ្រោះរំដោះទោសពេយអីបានទេចឹងគឺមានតែថាសវឹងវង្វេងចឹងទៅបាន ជាមហាសិទ្ធិស្រាប់តែគេស្រាវជ្រាវតាមដានបាន ត្រូវទោសបហាជីវិត នៅស្រុកចិនអីអីណាគឺថាអំពើពុករលួយអំពើ ឃាតកម្មអីអីពី20ឆ្នាំមុនណាគេនៅ តាមដានមកគេរស់ឃើញនឹងឯងដល់ទៅពេលបានធ្វើជាមហាសិទ្ធិត្រូវកាត់ទោសបហាជីវិត ហើយមើលមើលអញ្ចឹងអាហ្នឹងរឿងការដែលយើងលិចលង់នៅក្នុងโลกហ្នឹងកិច្ចមិនរួចពីសេចក្តីទុកសោកហើយជាទោសកំហុសយើងមែនទៀតឲ្យផលទៅអបាយភូមិក៏បានទៅតាមកម្មជាបច្ច័យបងប្អូនត្រូវអប់រំចិត្តឲ្យចិត្តនឹងឯងគឺថារូបកាយជាមនុស្សមែនប៉ុន្តែចិត្តជាទេវតានឹងឯងរីករាយជ្រះថ្លា ជាមួយនឹងធัวរបស់សព្វរោះរួចផុតពីโลกហ្នឹងទៅ ចូលទៅកម្មសុគតិសួគ៌ទេវលោកស្ដាប់ពធទេស ទេសនាព្រះអរិយបុគ្គលប្រកាសសម្ដែងយ៉ាងណាយ៉ាងណាចាក់ធ្លុះសច្ចៈធัวអត់មានត្រឡប់មកកាន់មនុស្សលោកវិញក៏បានដែរទាំងមនុស្សនេះជាជាតិចុងក្រោយ នៅប្រហែលថ្ងៃទៀតហ្នឹងលាឲ្យទៅទាំង នឹងឯងអប់រំចិត្តឲ្យស្ងប់ចឹងទៅបូជាពុទ្ធពធព្រះសង្ឃបោសសម្អាតទីលានបច្ច័យដីហើយធ្វើទុកក្នុងចិត្តបោសសម្រាម ក្នុងចិត្តខ្លួនឯងទៀតមិនមែនបោសសម្រាមទៅខាងក្រៅទេស្ងប់ស្ងាត់ចឹងទៅមិនចាំបាច់ចង់ទៅនិយាយស្ដីអីប្របាច់ប្រប៉ោយ ច្រើនទេញញឹមក្នុងចិត្តចឹងទៅទាំងបិទភ្នែកខ្លះបិទជាខ្លះបិទមាត់ខ្លះចឹងទៅដោយការសង្រួមផ្លូវចិត្តចឹងទទួលយកអរិយធម៌ព្រោះយើងមានពធัวជាសរណៈហ្នឹងទាំងអញ្ចឹងយើង លាចាកំណើតជាមនុស្សហ្នឹងដូចផ្ទះសំណាក់យើងនៅប្រហែលថ្ងៃទៀតហ្នឹងហួងហែងស្អីទៅកម្មសុគតិសួរទេវលោកសម្រាប់មគ្គផលសម្រាប់ឈានទៅកម្មព្រហ្មលោកបរិនិព្វានក្នុងព្រហ្មលោកអីនោះហ្នឹងមិនមកតំអក់នៅក្នុងភពនេះទេចូលជាផលសម្រាប់ចូលជាផលសម្រាប់